ជាដកហ្នឹងមានពីររឿងចឹងមួយរឿងនេះក៏ល្អសិក្សាទាំងមហាមោរជាដកហ្នឹងព្រះអង្គសម្ដែងចំពោះវិខមួយអង្គដែលលោកមានសេចក្តីអបសុខណានឹកណាដោយច្រើនគឺថាអឺស្ត្រីនឹងឯងចឹងកណាគឺថាប្រុសនឹងស្រីនឹង គឺវាវាឆក់គ្នាវាដួតវាស្រោបតាមរយៈរូបសម្លេងក្លិនរសហត្ថពៈក៏ណាហ្នឹងឯងឲ្យតែស្និទ្ធស្នាលនឹងមើលស្និទ្ធស្នាលនឹងនិយាយស្និទ្ធស្នាលនឹងប៉ះពាល់អីហ្នឹងចូលរឿងហ្នឹងណាចូលរឿងរាគៈដែលចម្រើនឡើងហ្នឹងចឹង ហើយព្រះបរមពោធិសត្វក៏តាកតងនឹងរឿងហ្នឹងដែលព្រះសម្មាសម្ពុទ្ធសម្ដែងសូម្បីតែសូម្បីតែភ្នំព្រះសម្មាហ្នឹងហើយអង្គលើកឲ្យឃើញថាជាភ្នំធំហ្នឹងណាហ្នឹងហើយក៏នៅតែណា ចង់បញ្ជាក់ថាចំពោះភិក្ខុហ្នឹងគឺមិនបាច់មិនបាច់ចាំរៀបរាប់អីច្រើនទេ ពីព្រោះតូចតាចមែនទែននឹងថាអំណាចនៃនៃខ្យល់គឺកិលេសហ្នឹងមិនចាំបាច់ធំដុំអីទេវាបក់ឲ្យរលំបក់ឲ្យរលំឲ្យដួលចឹងឯងណាបណ្ឌិតពីដើម មានកម្លាំងមមដូចភ្នំព្រះសម័យដូចកម្លាំងមមហ្នឹងប៉ុន្តែនៅតែហ្នឹងហើយរលំដួលទៅបាន ដោយអំណាចនៃរាគៈហ្នឹងបានព្រះអង្គទ្រង់សម្ដែងពីសង្ហោពពោធិសត្វហ្នឹងចឹងបណ្ណាគឺនៅនឹងគោបរិណស័យរាជា គ្រប់គ្រងចឹងហើយព្រះបរមពុរិស័ទកើតនៅ ក្នុង កំណើតកងោកនឹងល្អតាំងពីសុទ្ធមកចឹងអណាស់ពូមាសណាមានឆ្នោតមានអីស្អាតដល់ទៅពេលព្រះអង្គញាស់ចេញមកនឹងគឺថាកងោកពូមាសហើយកន្លែងណាដែលត្រូវឆ្នោតតែមិនពូមិនគឺស្អាតណាភ្នែកនឹងគឺ អាតដោយកែមនីពពុះអីអីក្នុងព្រះអត្តកថារៀបរាប់ពីលំអនៃព្រះបរមពុរិស័ទអកុសលកម្មនាំឲ្យបដិសន្ធិក៏ពិតមែនប៉ុន្តែសិល5ទាំងទំនុកបំរុងឲ្យព្រះបរមពុរិស័ទនឹងឯងល្អស្អាតហ្នឹងចឹងណាធ្លាប់កើតជា ស្ដេចចក្រពត្តិ តែងតែណែនាំឲ្យពពួកជនទាំងឡាយកាន់សិល5ណាប៉ុននឹងគឺឲ្យផល ក្នុងប្រវត្តិកាលប៉ុន្តែអកុសលវាឲ្យផលក្នុងបដិសន្ធិកាលហ្នឹងហើយហើយគឺមានការនមស្ការព្រះអាទិត្យពេលរះពេលលិចអីហើយក៏នឹកដល់គុណព្រះវិជ័យកពុទ្ធគុណព្រះ សម្មាសម្ពុទ្ធអីអីហ្នឹងចឹង ដល់អញ្ចឹងគឺมันមានជាប់អន្ទាក់របស់ព្រានអីអីទៅទេរឿងរ៉ាវហ្នឹងគុណចាស់ញាតិញោមជ្រាបហើយហ្នឹងហើយកើតនៅនឹងជាយក្រុងដែរទេប៉ុន្តែដល់ទៅពេលដឹងថា ខ្លួននឹងស្អាតល្អអញ្ចឹងនៅពេលដែលឆ្លោះសម្ោលទៅនឹងទឹកមើលទៅ នឹងថាមានអន្តរាយដោយសារតែរូបសម្បត្តិរបស់ខ្លួនហ្នឹងក៏ហើចេញពីហ្វូងកងោកទាំងឡាយងោកទាំងឡាយហ្នឹងយកព្រះបរមពុរិស័ទហ្នឹងជាស្ដាច់ដោយសារឃើញរូបរាងលក្ខណៈណាខ្លួនហ្នឹងធំប៉ិនដុំកង់អតេះហ្នឹងហើយដល់អញ្ចឹងក៏ហើទៅកន្លងភ្នំ4ជាន់ទៅនៅនឹងស្រះដែលកើតឯងនឹង មានទីកន្លែងសំរុំមានពហិអាស្រ័យនៅនឹងក៏នៅទីនឹងចឹងក្នុងកាលនោះមានព្រានទៅឃើញមិនបានធ្វើអីព្រះអង្គទេប៉ុន្តែត្រឡប់មកវិញប្រាប់កូនថាមានកងោពួមាសល្អណាស់បើសិនបើពេលណាពរាជាសួរកូនឯងប្រាប់ទៅទទួលពេលនោះព្រះនាងខេមាគមហេសីនឹងទ្រង់ព្រះសបិនឃើញកងោ មាសសំដែងធัวពនាងស្ដាប់ពីរស់ហាកំពុងតែពីរស់ហ្នឹងសាប់ទៅកងោកមាសហ្នឹងហើ ចេញទៅខ្លួនឯងហើកងោកកងោកតែលភ្ញាក់តើឡើងហ្នឹងក៏នឹកកងោកសំដែងពធัวហ្នឹងក៏ទូលព្រះជាសូមឲ្យព្រះជាហ្នឹងទៅរស់កងោកហ្នឹងមកសំដែងធัวឲ្យខ្ញុំម្ចាស់ព្រះជាថា មានកងោកពូមេះអញ្ចឹងដូចជាម៉ែសី ព្រះសបិនហើយសំដែងធัวនឹងទៅរួយណាបើព្រះអង្គចាត់ចែងរកអំបានទេខ្ញុំម្ចាំងមុខតែខ្សែជីវ៉ាហ្នឹងហើយមិនដឹងជាក្នុងប្រតិនឹងចឹងមែនឬក៏សម្លុតពរាជាថែមអីមិនដឹងទេណាហ្នឹងហើយប៉ុន្តែចង់គឺចង់ហ្នឹងហើយចង់មេរាជាក៏លួងលោមហើយសីនឹងប្រជុំតែមើលមុខមន្ត្រីតែមើលមុខមន្ត្រីហ្នឹងក៏ ទូលព្រះរាជាទៅប្រកាសជាមានព្រះអង្គប្រកាសជាមានងើពួកមាសនឹងឯងក្នុងព្រៃគឺតាមគម្ពីរតាមតម្រាគឺមានស្ដាច់បក្សីស្ដាច់មរឹកស្ដាច់អីអីហ្នឹងគឺមានអញ្ចឹងអញ្ចឹងគឺថាព្រះអង្គទ្រង់ចាត់ចែងសួរពួកព្រានទៅ ដែលគេអ្នកដើរព្រៃជ្រៅជ្រៅអាចគេដឹងទូលព្រះអង្គ បានប្រជុំទៅកូនព្រានហ្នឹងឯងចឹងបានទូលព្រះអង្គព្រះរាជាសបាយបតីឲ្យតែបានដឹងថាមានអញ្ចឹងមែនព្រាននឹងប្រាប់តែខ្ញុំព្រះអង្គអត់បានឃើញទេតែឪពុកទូលព្រះបង្គំឃើញហើយគាត់បានស្លាប់ហើយណាផ្ដាំទូលព្រះបង្គំមកថាបើព្រះរាជាទ្រង់សួរឲ្យទូលព្រះបង្គំទូលព្រះរាជាថាមានដល់អញ្ចឹងទៅក៏ឲ្យកូនព្រាននឹងឯង ទៅហ្មងចឹងឲ្យទ្រព្យសម្បត្តិច្រើនណាស់ហ្នឹងឯងមានទ្រព្យហ្នឹងក៏ប្រើទ្រព្យសម្បត្តិហ្នឹងឯងធម្មតា ពីណាពីណីរហូតមកឥឡូវហ្នឹងឯងកូនព្រានហ្នឹងបានទ្រព្យសម្បត្តិច្រើនអញ្ចឹងគឺបដូរទៅអញ្ចឹងទៅឃើញមែនទៅតាមដំណើរដែលឪពុកប្រាប់ហ្នឹងព្រោះខ្លួនឯងបានទទួលការរៀបរាប់ពីកន្លែងពីផ្លូវពីអីហ្នឹងក៏ទៅទៅឃើញដាក់អន្ទាក់ ន្ទាក់វាអត់ដែលទៅជាប់ពពរិស័ទអីសោះរហូតស្លាប់នៅព្រៃនឹងទៅពនាងហេមាអត់បានសំតាមបំណងប្រាថ្នាមានចេះតែថាឯណាទៀតស្លាប់មែនតើណាសោយព្រះវិលាលីសៃជីវ៉ាដោយសារតែចំណងចង់ឃើញ ក្ងោកមាសហើយនឹងចង់បានស្ដាប់ធัวហ្នឹងគឺថាក្រៀមក្រំក្រៀមក្រំចឹងរហូតបាត់បង់ជីវិតទៅហើយព្រះរាជាដោយអំណាចនៃសេចក្តីស្រឡាញ់មហេសីចឹងព្រះអង្គទ្រង់វងវែងថាអញ្ចឹងវែងគិតគិតអីមិនឃើញទៅខឹងនឹងកងោកមាសនោះ ដោយសារតែមានកងោកនឹងឯងបានជាធ្វើឲ្យមហេសីយើងអស់ជីវិតចោលយើងដល់ខឹងអញ្ចឹងទៅក៏កើតនៅការចងពីបានឆ្លាក់អសរនឹងផ្ទាំងមាសគឺថានៅព្រៃហែមពៀនកន្លងភ្នំទី4ទៅមានការរស់នៅនៃកងោកមាសនរណាបានបរិភោគសាច់ឈាមកងោកមាសនឹងនឹងមិនចាស់មិនស្លាប់ ដាក់ក្នុងហេតុរតនៈមួយហើយក៏សោយប្រតិវង្គតទៅតាមមហេសីទៅស្ដាច់ក្រោយមកឃើញចំណាមាសអញ្ចឹងដាក់ក្នុងហេតុរតនៈទៀតគឺមិនមែនធ្វើលេង ទេមិនមែនសរសេរកវីកវោចលេងទេណាគឺចាត់ឲ្យព្រៀនទៅទៀតក្នុងរយៈពេលមួយចំនួនមួយចំនួនហ្នឹងប្រហែលជា100ឆ្នាំហ្នឹង គឺស្លាប់ព្រាននៅក្នុងព្រៃនឹងអស់មួយចំនួនហើយមួយចំនួនទៀតគឺណាអស់6ចំនួនស្លាប់ព្រានអត់ចាប់កងៅព្រះពោធិសត្វបានដល់ចំនួនទី7ព្រានទី7ក្នុងរជ្ជកាលទី7នៃព្រះរាជាបន្តពីព្រះរាជាជាមួយនឹងពនាងខេមានឹងមក ព្រានទី7ហ្នឹង ទៅអស់7ឆ្នាំចាប់អត់បានប៉ុន្តែចេះពិចារណាមើលទៅមិនបាន ជាមិនជាប់អន្ទាក់ឃើញចរិយាវត្តព្រះពោធិសត្វណាអាយុច្រើនហើយណាហ្នឹងហើយចូលមក700ឆ្នាំហើយអាយុកងោឃើញការនមស្ការ ព្រឹកងាចឹងហើយ ដឹងថាប្រកាសជាប្រព្រឹត្តព្រះមច្ឆរិយធម៌ហើយនឹងឯងតែឯងចឹងទៅមិនឃើញមានកងោកមេកងោកអីមកទេអស្ចារ្យដល់700ឆ្នាំនៅតែឯងអត់មានមេពោធិសត្វចេះនៅបានទេ ព្រាននឹងក៏ទៅចាប់កងោកមេងោកមេផ្សេងស្រួលថ្ងៃណាចាប់ពឹកបានមកពង្រៀនទៀតពង្រៀនផ្ទាត់ម្រាមដៃឲ្យរងាវផ្ទះដៃឲ្យច្រៀងឲ្យរំដល់ដឹងពេលវេលាយោមកមុនពពុរិស័ទនមស្ការហ្នឹងឯងកុំឲ្យនមស្ការតន់ ដឹងរឿងណាដឹងរឿងថានមស្ការហើយអត់ចប់អន្ទាក់អញ្ចឹងកុំតន់នមស្ការផ្ទាត់មេដៃផោះមេកងោកនឹងរងាវហ្មងទៀតមិនដែលឮសោះហើយពេល100ឆ្នាំមកថាឮម្ដងនេះគឺថាវារំដំដួងចិត្តកណានឹងឯងដឹងដឹងសំឡេងមេកងោកទៀតហើយអាកិលេសដែលដែលវាប្រព្រឹត្តទៅរោគមេហ្នឹងវាអត់ វាអត់ងើបឡើងអស់700ឆ្នាំ ក្រំតែលឺមេកងោករងាវមកមកមករងាវហ្នឹងណាកិលេសងើបឡើងដូចពស់វែកបើកពពាព្រោះណាហ្នឹងពាក្យក្នុងពាក្យអត្តកថាទាំងស្ទុះមកមិញមិនមាំងអត់បាននមស្ការមករមេកងោកហ្នឹងឯងជន់តៈពឹបហ្នឹងហើយ តៈវត្តឡើងផុតជើងពីដីហ្នឹងឯងក្បាលពីយ៉ងក្រោមទៅអន្តៈវត្តហ្នឹងឯងដល់ពេលហ្នឹងស្រាប់តែព្រានគិតហ្មងចឹងគិតអស់ចាអស់ចាខ្លួនឯងណាគឺថាខ្លួនឯងវិនិច្ឆ័យទៅនឹងមិនមែនថា100%ទេប៉ុន្តែគិតថាអាចបាន សម្រេចមែនដល់សម្រេចមែនវានឹកអស់ចា អស់ចាតបានស្ដាប់ឮមកប្រមាណជា700ឆ្នាំអត់មាននរណាចាប់បានហើយដល់តែយើងមកចាប់បានចាប់បានដោយសារតែកងោកមេដល់អញ្ចឹងវានឹកអស្ចារត្រង់ដែលថា ការប្រព្រឹត្តធัวរបស់កងោកនឹងហើយនឹងជាយាមនមស្ការជាប់ព្រឹកល្ងាចនឹងប្រឹងប្រែងមិនមិនគួរអញដើម្បីមកមកមកចាប់មហាសត្វបែបនឹងសោះ កើតចិត្តឡើងដើម្បីចង់លេងកងោកនឹងវិញចឹងនឹងចូលទៅក្រែងលោកកងោកនឹងភ័យទៅទៀតឃើញមនុស្សទៅនឹងថាវាយសម្លាប់អីខ្លួនអីចឹងមិនចង់ឲ្យកងោកនឹងភ័យលួបលួបអែតអែតនឹងសុំទ្រុំលើកព្រួយឡើងដើម្បីបាញ់ផ្ដាច់ខ្សែអន្ទាក់ហើយនិយាយពីកងោកពោរិស័ទដឹងថាអញជាប់អន្ទាក់មុខតែមានគេដាក់ហើយមិនក៏មិនឃើញគេរូតរះមកហ្នឹងដល់អញ្ចឹងគឺ សម្លឹងមើលហ្មងចាំប្រឹងសម្លឹងមើលជុំវិញត្រាប់តែឃើញណាបន្លោះលឹកឈើហ្នឹងកំពុងតែយឹតព្រួយប្រញាប់និយាយជាភាសាមនុស្សហ្នឹងឯងបានក្នុងបេដកហ្នឹងចាប់ពីកន្លែងហ្នឹងស្ដាច់កងោកពោធិសត្វក៏បានពោលជាភាសាមនុស្សម្នាសម្លាញ់ ព្រានបើសិនបើអ្នកចាប់ខ្ញុំព្រោះហេតុនៃទ្រពអ្នកកុំសម្លាប់ខ្ញុំឡើយ សូមចាប់ខ្ញុំទាំងរស់ហើយនាំ ខ្ញុំទៅកាន់ចំណាក់ព្រះរាជាចុះអ្នក ទំនង ជានឹងបាន នៅទ្រពដ៏ច្រើននិយាយអញ្ចឹងណាបញ្ញាប់និយាយមកព្រោះគេឃើញលើកព្រួញមានមានបាញ់មានមានអត់បាននឹកបន្តិចបន្តួចថាគេបាញ់លេងខ្លួនឯងណាយើងក៏មិនបានទៅនឹកអញ្ចឹង នឹងឯងមុខតែគេបាញ់សម្លាប់ហើយប៉ុន្តែនឹកដើម្បីការពារអាយុជីវិតហ្នឹងគឺថាក្រំតែសម្លាប់យកសាច់បរិភោគនឹងវាមិនប្រមាណទេពីព្រោះសមត្ថភាពរបស់ព្រះអង្គនឹងអាចធ្វើឲ្យពរាជាជ្រះថ្លា ហើយនឹងបានទ្របដល់ព្រាននឹងច្រើនហ្នឹងហើយបានកូនព្រានព្រៃនឹងពោលថា ធ្នូដ៏ប្រសើរនិងព្រួយនេះខ្ញុំមិនមែនយឹតប្រំព្រៀបដើម្បីនឹងបាញ់អ្នកក្នុងថ្ងៃនេះទេ ខ្ញុំនឹងបាញ់ផ្ដាច់ខ្សែអន្ទាក់ដែលជាប់អ្នកនឹងទេតាដោយគិតថា ស្ដាច់កងោកចូលទៅតាមសបាយចោះហ្នឹងឯងបានព្រះបរមពុទ្ធសាសន៍នឹងដឹងរឿងចឹងហើយក៏សួរមកទាំងក្បាលសយងចុះក្រោមហ្នឹង ហ្នឹងឯងអ្នកខំអត់ត្រង់នៅសេចក្តីស្រេកឃ្លានទាំងយប់ទាំងថ្ងៃដើរជាប់តាមខ្ញុំអស់7ឆ្នាំហើយឃើញដឹងណាចឹងដឹងតាក់ដឹងអីវានឹងតាក់វាអត់វាន់វាអត់ឆ្លោះវាជន់ទៅវាដូចរឹងស្ដោកចឹងទៅហ្នឹងហើយហើយដឹងដឹងព្រានមកលើកហ្នឹង7ឆ្នាំហ្នឹង កាលបើយ៉ាងនេះព្រោះហេតុអ្វីក៏អ្នកចង់ដោះខ្ញុំដែលកំពុងជាប់អន្ទាក់ឲ្យរួចពីអន្ទាក់ទៅវិញអត់ឃ្លានមកនៅក្នុងព្រៃដេកហាលមុខខាលខ្យល់អស់7ឆ្នាំនេះអ្នកទៅនឹងវាចាបាណារិបាតក្នុងថ្ងៃនេះទេឬឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួងបានជាអ្នកចង់ដោះខ្ញុំដែលកំពុងតែជាប់អន្ទាក់ឲ្យរួចពីអន្ទាក់វិញបានកូនព្រាននឹងឆ្លើយ ឆ្លើយទៅទាំងសួរទៀតមនាស្ដាច់កងោកអ្នកចូលប្រាប់អំពីបកុលដែលវាចាបាណារិបាតផងអ្នកដែលឲ្យនៅអភ័យដល់សត្វទាំងឡាយផងខ្ញុំសូមសួរអ្នកត្រង់សេចក្តីនោះបកុលនោះជាយត់ពីលោកនេះទៅហើយនឹងបាននៅសេចក្តីសុខដូចម្តេចដល់ទៅស្ដាប់កងោកនិយាយភាសា ជាមួយនឹងខ្លួនឯងហើយគឺថាសុទ្ធតែជាពាក្យដែល ដែលប្រកបដោយការចេះដឹងណាចឹងនឹងឯងគឺថាគោរពគោរពក្ងោកនឹងហើយចង់ដឹងរឿងរ៉ាវដែលខ្លួនឯងធ្លាប់តែយល់ខុសមកដោយសារការសែកគប់ជាមួយនឹងពួកមិឆាតថៈផ្សេងផ្សេងហ្នឹងណាអញ្ចឹងដល់ទៅពេលឮកងោកនឹង សួរពីរឿងបាណារិបាតអីអញ្ចឹងអ្នកទៅនឹងវាចាបាណារិបាតក្នុងថ្ងៃនេះឬឬក៏អ្នកឲ្យអភ័យដល់សត្វទាំងពួងបានជាអ្នកចង់ដល់ខ្ញុំឲ្យរួចពីអន្ទាក់ដល់អញ្ចឹងសួរសួរអំពីដែលថាវាចាបាណារិបាតឲ្យអភ័យដល់សត្វហ្នឹងណាអំពើហ្នឹងធ្វើឲ្យបុគ្គលដែលដែលជាយត់ពីលោកហ្នឹងទៅ បានសេចក្តីសុខប៉ុណ្ណេះទៅ ព្រោះខ្លួនឯងវាធ្លាប់តែប្រព្រឹត្តដោយបាណារិបាតនឹងមកនេះហ្នឹងហើយហើយប្រព្រឹត្តហ្នឹង គឺថាដោយការសែបគប់ខុសណាគឺគេនិយាយថាគ្មាន បាណារិបាតគ្មានបាបគ្មានផលរបស់បាបអីទេហ្នឹងហើយដោយការខ្សែគប់ពេលដល់ទៅមកស្ដាប់ឬពពោរិស័តនិយាយពីរឿងបាណារិបាតហ្នឹងអ្នកទៅទៅវាចាបាណារិបាតហ្នឹងគឺចង់ដឹង ដល់អញ្ចឹងទៅបានព្រះពោធិសត្វនឹងឆ្លើយ ទៅទាំងក្បាលនៅសំយងនៅឡើយជើងជាប់អន្ទាក់សំដែងធัวបានដែរណាខ្ញុំនឹងប្រាប់អំពីបុគ្គលដែលវាចាបាណារិបាតផងអ្នកដែលឲ្យអភ័យដល់សត្វទាំងពួងបុគ្គលនោះរមែងបាននៅសេចក្តីសរសើរក្នុងបច្ចុប្បន្ននេះផងលូកបែកឃ្លាយសរីរៈទៅនឹងបានទៅកើតក្នុងស្ថានសួគ៌ផងបានកូនព្រាននឹងថា សមណៈព្រាមពួកខ្លះបានពោលថាទេវតាទាំងឡាយមិនមានទេជីវៈក្នុងโลกនេះរមែងដល់នៅសេចក្តីដាច់សូន្យស្លាប់ទៅសូន្យហើយផលនៃអំពើរិស័តធ្វើល្អធ្វើអាក្រក់រមែងដល់នៅសេចក្តីដាច់សូន្យដូចគ្នាទាំងពោលថាទៀនជាអ្វីដែលមនុស្សល្ងងបញ្ញត្តិហើយខ្ញុំក៏ជឿពាក្យរបស់សមណៈព្រាមនោះឯងដែលចាត់ទុកថាជាព្រះអរហន្តហេតុនោះបានជាខ្ញុំសម្រាប់ សពទាំងឡាយប្រាប់ពពុរិស័ទអញ្ចឹងណាហ្នឹងហើយបានជាពពុរិស័ទនឹងបានសម្ដែងនៅសមណៈព្រាមណាដែលមិនពោលអាងកម្មមិនពោលអាងផលនៃកម្មដែលសត្វធ្វើល្អធ្វើអាក្រក់មួយទៀតសមណៈព្រាមណាពោលថាទាននឹងឯងគឺជាវត្ថុដែលមនុស្សល្ងងបញ្ញត្តិហើយ សមណៈព្រាមទាំងនោះ គឺជាអ្នកហីនវិបជាអ្នកមានវាទៈថោកទៀតជាអ្នកអហេតុកៈវិប អត់បានសម្ដែងទីអ្វីអ្វីកើតពីហេតុនោះឡើយហ្នឹងណាបានសម្ដែងពីមិច្ឆាទិដ្ឋិរបស់សាមណៈព្រាមទាំងអស់ហ្នឹងចឹងហើយព្រះបរមពុរិស័ទនឹងបានសម្ដែងអ្វីអ្វីដែលមានហេតុមានផលហ្នឹងកូនព្រាននឹងស្ដាប់ពធัวណាហើយយ៉ាងដែរចឹងដល់វាជាប់សាកសួរទៅ ទៅរੋដោះ ន្ទាក់អីឲ្យស្រួលបួលអីអត់ទេ សួរធัวទាំងទាំងអ្នកសំដែងធัวក្បាលញងចុះក្រោមហ្នឹងហើយវាចង់ដឹងវិញ្ញាបញ្ញាប់ហ្នឹងក៏សួរទៅនោះក៏បញ្ញាប់ឆ្លើយប្រាប់មកហ្នឹងហើយបានកូនព្រានហ្នឹងក៏ពោលទៅថាពាក្យរបស់អ្នកហ្នឹងពិតប្រកបមែនហើយព្រោះទានជាគុណជាតិដែលដែលមានផល អត្តផលដូចម្ដេចកើតទៅផលនៃអំពើដែលសត្វធ្វើល្អអាក្រក់ហ្នឹងក៏ដូចគ្នាម្យ៉ាងទៀតទៀនជាគុណជាតិដែលមនុស្សល្ងងបញ្ញត្តិហើយយ៉ាងម៉េចទៅមិនមែនឡើយខ្ញុំធ្វើអំពើដូចម្ដេចធ្វើដោយហេតុដូចម្ដេចប្រព្រឹត្តដូចម្ដេចខ្សែបនៅអ្វី ដោយគុណនៃតបៈដូចម្ដេចមិនក៏បីធ្លាក់ទៅក្នុងនរកយ៉ាងណាមនាស្ដាច់កងោក សូមអ្នកប្រាប់សេចក្តីនោះដល់ខ្ញុំដោយអបាយយ៉ាងនេះសួរទៀតសួរទៀតអត់មានតាន់ទៅដោះចេញពីអន្តៈសួរឥឡូវឲ្យខ្ញុំធ្វើម៉េចដើម្បីឲ្យខ្ញុំរួចពីនរកកុំឲ្យខ្ញុំស្លាប់ទៅធ្លាក់នរក បានពពុរិស័ទឆ្លើយថាពួកសមណៈព្រាមណាមួយនៅលើផែនដីជាអ្នកឆ្លៀកដណ្ដប់សម្ពុតការសាវកប្រព្រឹត្តក្នុងភេទជាបុគ្គលមិនមានផ្ទះត្រាច់ទៅបិណ្ឌបាតទីព្រឹកក្នុងការគូវាចាកិរិយាត្រាច់ទៅក្នុងការខុសជាអ្នកស្ងប់រងាប់អ្នកចូលចូលទៅរកសមណៈទាំងនោះតាមការគូក្នុងទីនោះហើយ ចូលសាកសួរចោះប្រយោជន៍ណា ដែលជាទីពេញចិត្តរបស់ អ្នកលោកនឹងប្រាប់នៅប្រយោជន៍នោះជាប្រយោជន៍ក្នុងលោកនេះនិងក្នុងលោកខាងមុខដល់ ដល់អ្នកតាមទំនងនៃការចេះដឹងរបស់លោកសំដែងពធហ្នឹងគឺសំដែងពីគុណព្រះតេជេកពុទ្ធទាំងហ្នឹងហើយដែលសមណៈនៅលើផែនដីជាអ្នកស្លៀកសម្រាប់ពុតការសាវៈព្រឹត្តនៅភេទជាបុគ្គលអត់មានផ្ទះត្រាច់ទៅបិណ្ឌបាតពីព្រឹកក្នុងការគួវាចានៅការត្រាច់ខុសទៅក្នុងការក៏ជាបុគ្គលស្ងប់រងាប់អ្នកចូលទៅរកសមណៈនោះសំដែងប្រាប់អំពីគុណរបស់សមណៈហ្នឹងគឺមានអញ្ចឹងអញ្ចឹង តាមការគួរចោះចូលទៅរកទៅហើយសាកសួរទៅប្រយោជន៍ណាជាទីពេញចិត្តរបស់អ្នកលោកនឹងប្រាប់នៅប្រយោជន៍នោះជាប្រយោជន៍ក្នុងលោកនេះនៅក្នុងលោកកមុខដល់អ្នកតាមទំនងនៃការចេះដឹងស្ដាប់ទៅវាមានចិត្តបង្អោនទៅរកភាពជាសាមណៈនឹងឯងទៀតដែលជាអ្នកឆ្លៀតដណ្ដប់ពុតការសាវកជាអ្នកមិនមានផ្ទះណា នឹងឯងចឹងហើយបណ្ឌបាតចិញ្ចឹមខ្លួនឯងមិនចិញ្ចឹមអ្នកដទៃមិនមានទុកកង្វល់ជាអ្នកស្ងប់រងាប់នេះក្នុងពេលហ្នឹងស្រាប់តែវិបស្សនាញាណកើតឡើង បច្ចេកពោធិញាណមកដល់ល្មមចឹងរៀនហ្នឹងឃើញឧបនិស្ស័យបាននៅបច្ចេកពោធិញាណណា ហើយដោយសារការសែបគប់ខុសទៅជាព្រានសិនណាទាំងហើយបាននៅបច្ចេកពោធិញ្ញាណដោយសារមកស្ដាប់ពធរបស់ព្រះ បរមពុរិស័ទជាស្ដេចកងោកនឹងឯងអស្ចារ្យចឹងនឹងឯងព្រះបរមពុរិស័ទព្រះអង្គសម្ដែងពធមើលមើលនឹងឯងព្រះអង្គនៅជាសត្វហើយកំពុងតែជាប់អន្តៈសម្ដែងធัวឲ្យគេបាន ជាព្រះវិជ័យកពុទ្ធ តាមឧបនិស្ស័យដែលដែលព្រះអង្គជាព្រះវិជ័យកពុទ្ធបានសន្សំវិជ័យកពោជាញាន បារមីនឹងមកហ្នឹងណាហ្នឹងឯងដល់ទៅអញ្ចឹងនឹកឃើញដល់សត្វទាំងឡាយច្រើនណាដែលខ្លួនឯងក្រុងទុកចងទុកអីអីនឹងសម្បើមទៅនៅផ្ទះហើយក្នុងព្រះអត្ថកថាសម្ដែងថាញានរបស់ព្រះវិជ័យកពុទ្ធដែលនឹងត្រូវជួយសត្វហ្នឹងណាគឺអត់ស្មើនឹង បារមីញាណនៃព្រះបរមពុរិស័ទទេទៀតក្នុងពេលហ្នឹងសួរព្រះបរមពុរិស័ទតើត្រូវជួយសត្វទាំងអស់ដែលនៅជាប់អន្ទាក់ហ្នឹងយ៉ាងម៉េចដែលបានជាព្រះវិជ័យកពុទ្ធហើយហ្នឹងហ្នឹងហើយកូនព្រានព្រៃដែលបានត្រាស់ជាព្រះវិជ័យកពុទ្ធហើយក៏សម្ដែងថា នៅក្នុងពេលហ្នឹងឧទានសិនទានទានថាភាពជាព្រានព្រៃនោះអាត្មាអញបានលះបង់ហើយអាត្មាអញបានលះបង់ហើយ នៅភាពនៃខ្លួន ជាព្រានព្រៃក្នុងថ្ងៃនេះដូចជាពោះសក់នៅ សំណក់ចាស់ជន់មុន ឬក៏ដូចជាដើមឈើមាន ស្លឹកខៀវជំរុះចោលនៅ ស្លឹកលឿងគឺថាស្លឹកលឿងហ្នឹងអាភាពចាស់ចាស់ហ្នឹងឬក៏ដូចជាសំណក់ពោះអញ្ចឹងគឺថាបាន សោកនៅសំណក់ចាស់ជន់មុននឹងចោលណាបានដីថាលះបង់នៅភាពជាព្រានព្រៃនឹងហើយព្រានព្រៃនឹងជាតំណាងនៃកិលេសទាំងអស់ហ្នឹងបានលះបង់ចោលហើយដល់អញ្ចឹងទៅព្រះបរមពុរិស័ទសួរថាធម្មតាបើអ្នកបាននៅបច្ចេកពោធិញ្ញាណហើយអ្នកធ្វើសច្ចកិរិយាឲ្យសត្វទាំងអស់នឹងរួចទៅអានុភាពនៃបច្ចេកពោធិញ្ញាណនឹងឲ្យសម្រេច ប្រាប់មកព្រះវិជ័យកពុទ្ធទៀតហ្នឹងចឹងបានព្រះវិជ័យកពុទ្ធហ្នឹងក៏ធ្វើសច្ចកិរិយាថាពួកបាក់សីណាច្រើនរួយដែលអាត្មាអញបានចង ទុកក្បែរលំនៅរបស់ខ្លួនអាត្មាអញនឹងឲ្យនៅជីវិតដល់សត្វទាំងឡាយនោះក្នុងថ្ងៃនេះអាត្មាអញបាន រួចចាកកិលេសហើយសត្វទាំងនោះ ចូលទៅកាន់លំនៅរបស់ខ្លួនចុះ នេះជាសច្ចកិរិយាដែលព្រះអង្គរួចអំពីអន្តិរបស់កិលេសក៏សូមឲ្យសត្វទាំងអស់នោះរួចពីចំណងនៅផ្ទះឯនោះទៅនឹងឯងផុតអំពីសច្ចកិរិយា គឺថាសត្វទាំងអស់រួចពីអន្តិរួចពីត្រង់ទៅតាមលំនៅរបស់ខ្លួនចឹងក៏ណាបានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងពាក្យថា អភិសម្ពុទ្ធគាថា ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថាព្រានព្រៃមានអន្ទាក់ក្នុងដៃត្រាច់ទៅក្នុងព្រៃដើម្បីតាក់នៅស្ដាច់កងោកដែលមានយោះលុះតាក់នៅស្ដាច់កងោកដែលមានយោះបានហើយក៏បានរួចចាកសេចក្តីទុក្ខដោយតថាគតដែលបានរួចចាកពីសេចក្តីទុក្ខដោយសយាមភូញានដូច្នោះដែរនឹងព្រះអង្គទ្រង់សម្ដែងប្រកាសឡើងក្នុងពេលនោះឯង បានប្រជុំពជាដកទៅគឺ ថាស្ដេចកងោកនឹងបានមកជាតថាគតហើយព្រះវិជ័យកពុទ្ធនឹងបរិនិព្វានទៅហើយភិក្ខុដែលលោកនឹកអបសពព្រោះតែអាស្រ័យនឹងស្ត្រីដែលជាទីស្រឡាញ់ធ្វើឲ្យលោកអបសពនឹងទៀតស្ដាប់ពជាដកនឹងព្រះអង្គប្រកាសសច្ចធម៌ទៀតបានសម្រេចព្រះអរហន្តស្ដាប់ពជាដកនឹងមហាមោរជាដកទៀតបានសម្រេចព្រះអរហន្ត ជាព្រះអរហន្តបរិនិព្វានក្រោមមលុបសម្ពុតការសាវកទាំងគួរឲ្យជ្រះថ្លាណាក្នុងព្រះសាសនាទាំងសូមអនុមោទនីណាព្រឹកស្អែកទៅសាលាសាលានៅមុខវត្តព្រែកពោទាំងណានឹងឯងចិត្តវត្តហ្នឹងជាប់វត្តហ្នឹងឯង ហ្នឹងហើយហើយស្អែកយើងរៀនទៀតធម្មតាចឹងហើយទឹកស្អែកហ្នឹងដោយសេចក្តីជ្រះថ្លាណាសូមឧទ្ទិសនៅព្រះរាជកុសល ថ្វាយចំពោះសម្ដេចព្រះគមហាសង្ឃរាជាទឹកដីសូមសម្ដេចគង់នៅជាសុខុមាលភាពអំពីពុទ្ធបរិស័ទខ្ញុំកណាគ្រប់ព្រះអង្គគ្រប់គ្នាបំពេញនៅធម្មទានទាំងកណាព្រមទាំងពួកទេវតាទាំងឡាយក៏បានអនុមោទនាសូមឲ្យពុទ្ធសាសនារុងរឿងចម្រើន តទៅទាំងទុក្ខបត្តាចនិតទុំថាពេយាមបានតាចនិតភយាសោកម្មបានតាចនិត សោកាហន្តោសាម